ចហើយបដិញឡើយស្រលាញ់ប្តីខ្ញុំគាត់ប្តីខ្ញុំទេគុំដំដើមស្នេហ៍មុខស្អាតតែម្ដេចឆ្ងាញ់ប្តីខ្ញុំប្តីខ្ញុំទេសូមនាងដងខ្លួនចេញ ដែរធ្វើការឲ្យមកស្មាននឹងទៅមកដល់ទៀតហេហើយចោះនេះអីគេអានឹងស្អីគេកូនចង់បានបែបនេះឃើញតែម៉ាក់ស្វីតស្វីតអញ្ចឹងមិនគួរឲ្យស្រឡាញ់ឈឺចិត្តខ្លាំងណាស់ឯងប្តីគ្នាឥឡូវផ្លៃខ្លាំងណាស់ផ្លៃឡើងគ្នារកពាក្យអីនិយាយមិនបានសោះមិនដឹង ថាគាត់លុយមានស្រីឬអត់ទេណោះបងទៅរកអូនឥឡូវបានអត់ ប្ដូរបរិយាកាសនៅក្នុងឡានដើម្បីផ្លាស់ប្ដូរអារម្មណ៍ឲ្យវាប្លែកសង្ឃឹមថាបងស្រីកុំខឹងអីណាប្តីខ្ញុំតែខ្ញុំសុំកូតម្នាក់នឹងមួយបានទេបើធ្វើជាស្រីដែលហ៊ានយកប្តីគេ តែមិនខ្លាំងប្រពន្ធដើមអាចនឹងញញឹមមិនកាត់ទុកបានណាមិនសមនឹងឈ្មោះជាស្រីប្តីគេសោះតើតែលេងអីខ្លាំងខ្លាំងលក្ខណៈបែបចំចំចំបេះដូងប្រពន្ធដើម ឲ្យវាឈឺវេទនាខ្លះទៅស្បាយសួស្តីបងម៉ូលីកាថ្ងៃនេះខ្ញុំនឹងបងភក្តីដូរបរិយាកាសនៅក្នុងឡានដើម្បីផ្លាស់ប្ដូរអារម្មណ៍ឲ្យវាប្លែក សង្ឃឹមថាបងស្រី កុំខឹងអីណាទូរស័ព្ទដែលអូនស្រឡាញ់នោះអីអូយអូនអរគុណបងខ្លាំងមែនតើអរគុណធំធំ នេះបងខំចំណាយលុយជាច្រើន ដើម្បីទិញរបស់ឲ្យអូនអូនក៏មានរង្វាន់ ទឹកសម្រាប់បងដូចគ្នាដែរ កុំព្យាយាមតែមករំខានខ្ញុំជាមួយនឹងបងភក្តីអីណាព្រោះគាត់កំពុងនៅជាមួយនឹងខ្ញុំយ៉ាងមានក្តីសុខឥឡូវគាត់នៅជាមួយនឹងខ្ញុំគាត់គឺជាប្តីខ្ញុំខ្ញុំត្រូវបំពេញតួនាទីមើលថែគាត់បម្រើគាត់ឲ្យបានល្អបំផុត ចាំដល់តួនាទីបងចាំប្រឹងទៅដល់អស់ពីសមត្ថភាពខ្លួនឯងទៅ ត្រូវប្រយ័ត្នទៅវិញពួកអីល្ងាចបងកុំតាន់ទៅអីនៅជាមួយនឹងអ៊ំតិចទៀតទៅណា អូនអត់តាន់បាត់នឹកបងផងបងនៅសិនទៅណា អូនចង់នៅក្បែរបងឲ្យបន្ទប់នេះគឺមានចប់ក្លិនយើងទាំងពីរនាក់សុំត្រឹមតែក្លិនបងក៏អូនមានអារម្មណ៍ថាកក់ក្ដៅខ្លះដែរបងកុំដាច់ចិត្តជាមួយនឹងមនុស្សស្រីដែលស្រឡាញ់បងពេកអីណាអូខេបងព្រមនៅជាមួយអូនក៏បានដែរតែសុំតែមួយផ្លែទៅណា ប៉ុណ្ណាក៏បានដែរអូនព្រមទាំងអស់អូនសុំត្រឹមតែអង្គុយសម្លឹងមុខមនុស្សប្រុសដែលអូនស្រឡាញ់បែបនេះឲ្យបានយូរយូរតែថ្ងៃនេះយើងជួបគ្នាបានយូរតើអូន សម្លាញ់សម្រាប់មនុស្សស្រឡាញ់គ្នាណាជួបគ្នាបានយូរគឺវាជាក្តីសុខក្នុងជីវិតណា ដែលអាចមានពេលនៅជាមួយនឹងមនុស្សខ្លួនស្រឡាញ់បែបនេះបងអាអូន ខ្វះខាតលុយតិចតួចបង អាចជួយផ្ញើចូលកងអង្គបានអត់មានអីទៅតាមបាននោះអូនខ្លាចបងបើខ្ញុំស្មានមិនខុសពេលនេះបងកំពុងអង្គុយទន្ទឹងរង់ចាំពេលណា ទើបប្តីត្រឡប់មកវិញត្រូវអត់អរខ្ញុំសុំទោសដែលធ្វើតាមទូនីតិខ្លួនឯងបានល្អពេក រហូតដល់បងពីក្តីភ្លេចផ្ទះភ្លេចផ្ទះស្បែកអស់ហើយនិយាយអញ្ចឹងថ្ងៃនេះដូចជាពីរម្ដងហើយនេះថោកលៀបថោកទេខ្លាំងណាស់មនុស្សស្រីអី យកលើមកលើក្រែនិយាយប្រាប់ប្រពន្ធដើមគេវាគួរឲ្យកបើមគួរឲ្យកបើមលោកអាបំផុតសបាយណាស់បងបងបែបជាអត់ដែរស្គាល់រសជាតិសបាយបែបហ្នឹងក៏មិនដឹងតែមានកូនមួយហើយប្រហែលជាស្គាល់តិចតិចហើយបងមានដឹងអត់ខ្ញុំបំពេញទុននីតិឡើបងភក្តីដកចិត្តមិនរួច ឥឡូវគាត់ចិត្តដល់ផ្ទះហើយខ្ញុំនេះណាចិត្តល្អព្យាយាមអង្វរគាត់ឲ្យទៅផ្ទះខ្លះ ទុកទូនីតិឲ្យបងជាប្រពន្ធដើមព្រោះខ្ញុំអាណិតបងគាត់ប្លែកខ្ញុំទេគុំដនដើមស្នេហ៍មកស្អាតតែមិនដេចឆ្ងាញ់ប្តីខ្ញុំ ប្តីខ្ញុំទេសូមនាងដងខ្លួនចាញ់ឲ្យឆ្ងាយបានទេ ប្តីខ្ញុំទេខ្ញុំសូមអូនកើតអីហ្នឹង បានមកស្អុយមែនថ្ងៃហ្នឹងបងទៅមើលផ្ទះជួលនិងផ្លាឈើនៅចកាទៅបាត់មកពេញមួយថ្ងៃបងសុំទោសណាដែលទុកការងារសំខាន់ជាងទុកអូននិងកូននៅឯកាយប់ហើយជប់គេណា គេនៅបន្ទប់មុខត្រួតថាខ្លួនប្រាប់បងពេលនេះវាគួរឲ្យខ្ពើមប្រអើមណាពូពេញទៅដល់ក្លិនកខ្វក់ក្លិនស្រីគ្មានគេគឺមកក្លិនស្រីថោកទៀតមិនសុខសុខអណៃខឹងច្រឡោតដាក់បងចឹងគុំចូលមកចិត្តខ្ញុំគុំប៉ះខ្ញុំរួយធ្វើឲ្យខ្ញុំរអើមរអើមខ្លាំងណាស់ ឯអ្នកណៃកាត់អីបងប្អូនម្លេងមែនបានកាត់ដល់ថ្នាក់ហ្នឹងបានហើយខ្ញុំនិយាយច្រើនទៅបងចេញទៅ រិយាកាសនៅក្នុងឡានដើម្បីផ្លាស់ប្ដូរអារម្មណ៍ឲ្យវាប្លែកសង្ឃឹមថាបងស្រីកុំខឹងអីណាប្តីខ្ញុំទេខ្ញុំសូមកត់ម្នាក់នឹងមួយបានទេ បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នក ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែបានដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសេសក៏ជុលស្អីឡើយនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើនេះគឺជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ O Valtin O Volcano បាន នៅតាមតូបដែលនៅជិតអ្នកស្មានជីវិតរស់រវើង ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត Colgate Max Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់នេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដំណឹងព័ត៌មានបន្ថែមសូមទំនាក់ទំនងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន ប្តីខ្ញុំទេខ្ញុំសូមកត់ម្ដង បរិយាកាសនៅក្នុងឡានដើម្បីផ្លាស់ប្ដូរអារម្មណ៍ឲ្យវាប្លែកសង្ឃឹមថាបងស្រីកុំខឹងអីណាអូនខ្ញុំមិននឹកស្មានថាបងអត់ឃ្លានហើយថោកទៀតដល់ថ្នាក់នឹងឯង នេះសូមមិននៅក្នុងឡានក៏បងអាចធ្វើរឿងអស់ហ្នឹងកាន់ដែរបងវាលើពីសត្វដេរឆានទៅទៀតសត្វដេរឆានក៏វានៅហើកន្លែងល្អជាងនឹងបានដែរបងហើយនៅស្អីបងបងថោកទៀតដូចគ្នា អូបងអូនឯងច្រឡំហើយបងឯងថោកដែរថោកហើយនៅលេច្រើនទៀតបងថោកខ្លាំងណាស់វាចេះសំឡាងហើយតែស្រីបបងវាចេះផ្ញើវីដេអូមកឲ្យខ្ញុំមើលខ្ញុំអត់ដឹកស្មានថានៅដូចបងសាហាវហើយថោកទៀតបាត់ថ្នាក់នេះឯងគឺគឺបង គ្រូខ្ញុំនឹងប្រញាប់ទៅឥឡូវហ្នឹងទៅមើលកូនសាកូនសាអត់ស្រួលខ្លួនកូនម៉ាក់អើយកូនម៉ាក់ ហេតុអីក៏ញ៉ាំអេតឆេផ្លាសអញ្ចឹងនេះបើសិនជាកូនមានរឿងអីកើតឡើងស្មាតអត់ទៅខ្លួនឯងទេម៉ាក់ប៉ានៅជាមួយកូនសិនណាប៉ាតើនៅចោលកូនទេ ប៉ានៅក្បែរកូនរហូតតើកូនជាសះស្បើយណាប៉ាមិនអត្តនាចោលកូនទេឈឺកូនប្រមកូនស្មៃចិត្តណាពេលកូនឈឺកូនពិបាកក្នុងខ្លួនណាតែកូនកក់ក្ដៅបានប៉ាម៉ាក់បារម្ភពីកូនហើយគ្រូសាយើងបាននៅក្បែរគ្នា មិនក៏កូននិយាយអញ្ចឹងពេលដែលកូនឈឺមកអត់សុបាយចិត្តទេហើយកូនសុំតោះដែលកូនថាជាបន្ទុករបស់ម៉ាក់ប៉ាតែមកពីកូនស្រឡាញ់ម៉ាក់ប៉ាកូនមិនជាសម្ពាធរបស់ប៉ាទេ កូនសំខាន់ណាស់សម្រាប់ប៉ាម៉ាក់ បងសម្លាញ់នេះអូនរួចរាល់ហើយណាបងចាប់បង្ហាយការងាររួចរាល់ទៅអូនរងចាំអង្គុយយូរហើយអូនពិបាកទ្រាំណាស់ណាខេនេះបងប្រាក់ក្តីមកលឿនម៉េះ ដែលមកលឿនមែនប្រហែលជាមានអីហ្នឹងហើយណោះបងមានរឿងចង់និយាយជាមួយប្អូនចាអញ្ជើញអង្គុយនៅខាងក្នុងសិនណា បោះបង់ទៅប្តីខ្ញុំទេខ្ញុំសុំកត់ម្នាក់នឹងមួយបានទេបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផល Lipai ល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នក ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែបានដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាសាកូជុលស្អីឡើយនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើនេះគឺជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ O Valtin O Volcano បាន នៅតាមតូបដែលនៅជិតអ្នកស្មានជីវិតរស់រវើង ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត Colgate Max Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់នេះត្រៃចែកមានសរុបរបស់អត់ដល់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន ប្តីខ្ញុំទេខ្ញុំសូមកត់ម្ដង ឈប់តាក់តងប្តីបងបងទៅងាយម៉ែបងចូលមកប្រាប់ឲ្យគេឈប់តាក់តងត្រង់ត្រង់មិនសបាយទៅចុះឥឡូវអូនចង់បានប្រហែលតើឈប់តាក់តងជាមួយប្តីបងនេះបងចង់បានប្តីវិញដល់ថ្នាក់អត់មិនបានហ៊ានចំណាយលុយចេះលើក្បាលខ្ញុំអញ្ចឹងហ៎បងគិតថាខ្ញុំដូចស្រីដតីទៀតដែលស្រីឃ្លានលុយគ្រាន់តែនិយាយភ្លាមចង់បានឡើងញ័រធ្វើតាមដូចឆ្កែស្ដាប់បង្គាប់អញ្ចឹង បងអត់បានត្រូវការប្តីដល់ថ្នាក់អត់បានទេប៉ុន្តែការដែលខ្ញុំធ្វើនេះក៏ដើម្បីតែកូនដែរនេះបងអូនគិតថាបងអូនធ្វើបែបហ្នឹងត្រឹមត្រូវមែនចូលចិត្តជឿជ្រែកគ្រួសាររបស់គេហ្នឹងវាសុបាយខ្លាំងហ៎ចាចាសុបាយខ្លាំងណាស់បងបងសាក់ធ្វើជាមនុស្សស្រីដណ្ដើមរបស់គេម្ដងវិញមើលបានយកអារម្មណ៍ហ្នឹងថាវាសុបាយប៉ុណ្ណាថោកទៀតណាតែស្រីថ្លៃថ្នូរស្លុតស្លុតដូចជាបងណា បាត់ដណ្ដើមរបស់គេក៏មិនឈ្នះគេដែរហើយក៏គ្មានថ្ងៃស្គាល់រសជាតិសបាយដែរអូននេះពិតជាថោកទាបខ្លាំងណាស់បងអត់ដឹងថាបងត្រូវរកពាក្យអីដើម្បីនិយាយមួយប្អូនកើតទេព្រោះមនុស្សដូចអូនជាប្រភេទមនុស្សដែរអស់កែមិនដែលស្គាល់បាបមិនដែលស្គាល់បុណ្យអ្វីល្អអ្វីអាក្រក់អី មើលឃើញឋាននរកថាជាឋានសួគ៌សម្ដីខ្មើតស្អុយរលួយគួរឲ្យខ្ពើមរអាម បងសូមប្រាប់អូនជាលើកចុងក្រោយឈប់តាក់តងប្តីបងទៅព្រោះអូនក៏ដឹងដែរថាមនុស្សស្រីបែបហ្នឹងវាអត់ដែរមានលទ្ធផលល្អទេសម្ដីប៉ិនប៉ិនហ្នឹងបងគិតថាខ្ញុំព្រឺមែន មនុស្សដូចបងទោះមើងម៉ាត់សម្ដីប៉ុណ្ណាក៏ខ្ញុំមិនបានញាប់ញាប់ជាមួយដែរហើយខ្ញុំនេះណាក៏មិនត្រូវការលុយបោះបង់ដូចគ្នាមានតែលុយបងប្រាក់ក្តីទេលុយទាំងដុំបានច្រើនច្រើនសឹងអីខ្ញុំខំប្រឹងចាយក៏មិនសឹងអស់ដងដែរបើខ្ញុំប្រឡែងងាយងាយគឺខ្ញុំមិនងងសិតទេ ម្យ៉ាងបានទាំងលុយចាយពេញពេញដៃបានទាំងសบายរីករាយទៀតបើជប់តាក់តងងាយងាយស្ដាយស្លាប់ហើយបងនេះបងចាប់ទៅមិនណាមិនត្រូវឲ្យការខ្ញុំជូនដំណើរទេអី អីអូនឈឺណាមកជួយអូនផង ហើយអូនប្រាប់បងមកប្រពន្ធបងចង់ឲ្យអូនជប់តាក់តងនឹងបងហើយគាត់ក៏ធ្វើអញ្ចឹងដែរអូននេះប្រពន្ធបងឥឡូវហ៊ានធ្វើដល់ថ្នាក់នោះផងហ៎ សុំណាកូនសានេះកូនគិតគូរដល់ប៉ាម៉ាក់ច្រើនពេកហើយនេះដល់ថ្នាក់កៃមកមើលផងឲ្យម៉ាក់សុំតណាម៉ាក់ឈប់ឆ្លោះគ្នាទៀតហើយឲ្យតែកូនបានធូរស្បើយឡើងវិញម៉ាក់នឹងជាយាមធ្វើជាម៉ាក់ដ៏ល្អហើយនឹងបង្កើតសុភមង្គលចូលទៅក្នុងគ្រួសាររបស់យើងណាកូនណាអូនណាទៅឆោតដល់ទៅ មនុស្សស្រីថ្លៃក្នុងសុភាពរៀបសារពីមុនឥឡូវបាត់តាអស់ហើយបីសាច់សាហាយចុះខ្លួនឯងមែនបានចិត្តតែធ្វើបាបអ្នកអន្តីធ្វើរឿងដែលអូនគិតថាថោកទៀតឥឡូវអូនខ្លាចជាមនុស្សចឹងហ៎អត់អីទៅឆ្លើយហ៎ប្រហែលជាការពិតហើយបងស្ដាយស្ដាយដែលតែគិតថាប្រពន្ធខ្លួនឯងជាមនុស្សស្រីគប់មនុស្សស្រីដទៃទៀតជាមនុស្សស្រីថ្លៃថ្នូរដែលមិនធ្វើអបមនុស្សស្រីដែលទុំសោជាងខ្លួន បងចង់ធ្វើអីចង់គិតអីសាច់តែចិត្តបងចុះព្រោះថាខ្ញុំមានខ្សិតអីទៅតាក់តងរឿងរបស់បង ប្តីឡើយស្រលាញ់ប្តីខ្ញុំគាត់ប្តីខ្ញុំទេគុំដនដើមស្នេហ៍មកស្អាតតែម្ដងប្តីខ្ញុំនេះខ្ញុំគ្រាន់តែជួយប្រដៅបងតិចតួចទេណាតែបើវាជ្រុលសម្រាប់បងខ្ញុំក៏សុំទោសបងដែរដែលត្រូវមកពិបាកដោយសារតែខ្ញុំណាបងនេះសាហាវខ្លាំងណាស់ សាហាវដល់ថ្នាក់បងនេះនឹកស្មានមិនដល់ទេ ថាប្អូននេះសម្បូរគំនិតខកគិតច្រើនថ្នាក់នេះហាតែចង់ឈ្នះស្អីក៏មនុស្សធន់ប្អូនហ៊ានធ្វើទាំងអស់អរគុណច្រើនណាស់ដែលបានសាខ្ញុំតែប៉ុណ្ណឹងសម្រាប់ខ្ញុំនៅអត់តសាហាវផងវានៅស្ទើរណាស់ខ្ញុំនឹងបន្តធ្វើអ្វីដែលបងនឹកស្មានមិនដល់ប្តីខ្ញុំទេខ្ញុំសូមកត់ម្ដងណា កា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផលលីបាយល្បីល្បាញជាង60ប្រទេស លើពិភពលោកជម្រើសថ្មីសម្រាប់អ្នកធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាពិសេសក៏ជុលឥឡូវនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើ នេះគឺជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ O Valentine O Volcano បាន នៅតាមតូបដែលនៅជិតអ្នកស្មានជីវិតរស់រវើងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat Colgate Max Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់នេះត្រៃចាច់មានសរុបរបស់អត់ប្រាប់ដល់ឡើង ព័ត៌មានបន្ថែមសូមទំនាក់ទំនងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន ប្តីខ្ញុំទេខ្ញុំសូមកូតម្នាក់នឹងមួយបានទេប្អូននេះសាហាវខ្លាំងណាស់សាហាវដល់ថ្នាក់បងនេះនឹកស្មានមិនដល់ទេថាប្អូននេះសម្បូរគំនិតខុសទៀតច្រើន ថ្នាក់នេះហេតុតែចង់ឈ្នះ ស្អីក៏មនុស្សធន់បងអូនហ៊ានធ្វើទាំងអស់អរគុណច្រើនណាស់ដែលបានសារខ្ញុំតែប៉ុណ្ណឹងសម្រាប់ខ្ញុំនៅអត់តសាហាវផងវានៅស្ទើរណាស់ខ្ញុំនឹងបន្តធ្វើអ្វីដែលបងនឹកស្មានមិនដល់បន្តទៅទៀតបងនឹងរងចាំមើលទៅបងប្រពន្ធដើមជាទីស្រឡាញ់បងគិតថាបងប្រហែលជាចង់បានប្តីបងរហូតខ្លាចជាមនុស្សរោគចិត្តហើយតែបងលែងខ្វល់ហើយណា ប្អូនចង់ឈួតយ៉ាងម៉េចធ្វើរឿងនឹកស្មានមិនដល់បែបណាក៏ឈួតតែឯងទៅចាបងចាបងចានេះខ្ញុំរោគចិត្តរោគចិត្តហើយឈួតព្រោះតែខ្ញុំស្រឡាញ់ប្តីបងខ្លាំងពេកអូនប្តីខ្ញុំទៅ បងចាខ្ញុំធានាគុណភាពផ្លែឈើជូនបងណាព្រោះអីថាកសិចរនៅទីនេះគេប្រើតែជីធម្មជាតិទេអឺតែបើសិនជាបងមកក្រូចមកចកាហ្មងខ្ញុំ លក់ជូនបងដូចតែតម្លៃដុំទូទៅដែរហ្នឹងណាតែស្វាយរបស់ខ្ញុំគេមកអស់ហើយហ្នឹងបងអញ្ចឹងបងយកគាត់ទាំងអស់ណាបងណាចាបងចាហ្នឹងហើយអរគុណច្រើនបងហ្នឹងហើយចាំខ្ញុំឲ្យគេរៀបចំជូនបងណាបងណា ចាអរគុណច្រើនគម្រោងថ្មីរបស់ខ្ញុំនឹងកាន់តែមានភាពតាក់ទាញភ្ញៀវដែលចូលមករស់នៅនឹងកាន់តែមានភាពងាយស្រួល ជ្រលរបស់មួយនេះស្អាតដែរតាតែអាចតេទៀនចិត្តខ្ញុំចង់មករស់នៅដែរតានេះអេនេះបងចង់ទៅណាមិនក៏បងឥឡូវកំសាកម៉ែគាត់តែឃើញខ្ញុំមកភ្លាមព្យាយាមបោះក្បាលរត់គេចដូចជាសត្វឆ្កែកំពុងតែគេវាយដំអញ្ចឹងខ្ញុំមិនបានខ្លាចមិនបានរអាយតែខ្ញុំពើមរអើមមិនចង់បៀតមនុស្សដូចជាប្អូនច្រើនទេ ប្អូនមានដឹងខ្លួនអត់ថាមនុស្សប្រភេទដូចជាប្អូននេះធ្វើឲ្យមនុស្សគេខ្លាចរអាប៉ុណ្ណាអត់បើសិនជាបងអាចកិច្ចបាន បងនឹងកិច្ចព្រោះបងមិនចង់ជួបមិនចង់ឃើញមនុស្សដូចជាប្អូននោះទេខ្ញុំថាពេលនេះបងព្យាយាមរត់គេចពីខ្ញុំព្រោះខ្លាចអភិពលខ្ញុំច្រើនជាងតែមិនហ៊ានស្គាល់ការពិតតែឆ្ងល់ដែរបើខ្លាចខ្ញុំដល់ថ្នាក់ហ្នឹងមិនក៏ប្រមចេះចាញ់តែម្ដងទៅឲ្យវាឆាប់ចប់ ខ្ញុំអត់ដែលគិតថាចង់ចាញ់ចង់ឈ្នះជាមួយនឹងមនុស្សដូចជាប្អូនទេព្រោះមនុស្សដូចជាប្អូន វាគ្មានតម្លៃអីដែលត្រូវសាកសមជាប្រភេទជាមួយនឹងបងទេព្រោះថាវាខុសគ្នាឆ្ងាយខ្លាំងណាស់បើតើគេដឹងហើយ ថាបងព្យាយាមនិយាយលងចិត្តខ្លួនឯងទាំងដែលនៅខាងក្នុងនេះវាក្រំចិត្តស្ទើរស្លាប់ម្ដងម្ដង តាមពិតទៅណាបងប្អូនចង់មនុស្សផ្ទះនេះណាគឺនៅដោយ free free មិនចាំបាច់អីអស់អីច្រើន ទេព្រោះបងប្អូនគឺជាជាពិសេសរបស់បងភក្តីបាទស្នាប់ចិត្តតែជួបបងក៏ដូចជាផ្ទះរបស់អូនដែរ រឿងអីដែលថាអូនអាចមករស់នៅនឹងបានបងស្វាគមន៍ភ្ញៀវពិសេសដូចជាអូនអាចរស់នៅមកស្រួលដោយ free free តែម្ដងណានេះបងមានស្ដាប់ឮអត់ហ្នឹងច្បាស់នៅប៉ុណ្ណឹងនេះប្អូនណាមិនមែនចេះនិយាយរឿងអីមួយចេះតែនិយាយលេងលេងទេតែប្អូនគឺមានផុសតាំងច្បាស់លាស់ណាស់តែបងមានដឹងអត់ ហេតុអីក៏ប្អូនអត់មករស់នៅទីនេះអញ្ចឹងអូននិយាយប្រាប់បងក្បានអីណាក្រែងតែរឿងចឹងចឹងបងល្ងងគិតអត់យល់ណៃគឺបងប្រក្តីចង់ឲ្យខ្ញុំរស់នៅ ដើម្បីឲ្យយើងបានរស់នៅជិតគ្នាតែខ្ញុំនេះណាចង់នៅឆ្ងាយដើម្បីឲ្យគាត់ពិបាកមករកអញ្ចឹងហើយណាពេលជួបគ្នាម្ដងម្ដងទៅវាមានន័យ បានយល់នៅ បងប្រពន្ធដើម ចង់ទៅណាស្ដាប់ពាក្យនិយាយរបស់ខ្ញុំលេចបានទេខ្ញុំមានការងារមានដំណើរជាច្រើនដែលត្រូវធ្វើខ្ញុំគ្មានពេលវេលាមកស្ដាប់ពាក្យសម្ដីអបយរបស់ប្អូនទេតែបើសិនជាប្អូនចង់ព្រោះព្រោះតែឯង ហើយក៏ស្ដាប់តែឯងចុះនេះឯងហ៊ានហៅយើងថាឆ្កែផងហ៎មានប្រពន្ធដើមស្រោតតែសម្បកក្រៅអីគួរឲ្យស្អប់ខ្លាំងណាស់ ណាគេត្បាតណែដល់ថ្នាក់ហ្នឹងបងអូនជឿណាជឿខ្លាំងណាជឿពេញរាងកាយហើយវិមុខវិមាត់ទៀតជឿរាងកាយណាវាមិនស្មើនឹងជឿចិត្តទេបង នត្រូវមកនិយាយជេរស្ដីអូនហើយមិនយូរប្រហែលក៏មានមនុស្សមកក្រុមចុះអ្វីធ្វើបាបអូនឥឡូវគេនេះប្រកាសជាថាជួលគេឲ្យមកធ្វើបាបអូនហើយបង ជួយរកយុត្តិធម៌អូនផងណាបងណានេះកាន់តែយូរយូរទៅប្រពន្ធបងគេហ៊ានធ្វើរឿងបែបហ្នឹងតែមិនខ្លាចខុសឈ្មោះខ្លួនឯងផង ឯណាបងគឺថ្ងៃជប់ឆ្លាញ់អូននេះពូតែអូនជួបរឿងក៏អត់បែបហ្នឹងទេណាបងអាអូនអត់ចង់ខូចមកទេ អូនចង់តែព្យាបាលមកតើបងប្រាប់ថា បងនៅឆ្លាញ់អូនបែបនេះរហូតយ៉ាងណាក៏ដោយក៏អូននៅតែខ្លាចអូនចង់ឲ្យមកអូនស្អាត ស្អាតនៅក្នុងកៅភ្នែកបងរហូតរហូតតទៅណាអូខេចាំបងផ្ញើលុយចូលកងអោយណាជួយយំណាអូនបងអូនយំប្រយ័ត្នកាន់កន្លែងស្អាតណាអូខេអូនជប់យំក៏បានដែរដើម្បីបងអូខេអញ្ចឹងអូនឆាប់សម្រាប់ទៅបងមានការទៅក្រៅផ្លែតណាចាសំណប់ចិត្តចាប់ប្រចាំខ្លួនផងណាបង Bir gün onu ខ្ញុំផ្ញើលុយឲ្យបងតាមពាក្យសន្យាប្តីខ្ញុំទេខ្ញុំសុំកូនម្នាក់នឹងមួយបានទេកុំលោះមិនស្នេហ៍មិនដេចមកកើនស្នេហ៍ជាមួយប្តីទីម្ចាស់មណុលមកទាលុយទៅឃើញយើងកាន់បោះប្រែមប្រែមអញ្ចឹងយើងប្រាប់ថាគ្មានលុយសងក៏គេមិនជឿដែរ ស្អីកូនសាមីឈួតអញវាអស់ចាស់ណាស់ទៅអញស្រីដណ្ដើមប្តីគេដូចគ្នាសោះបីកូនសា ខ្ញុំមិនអាចលេងលះជាមួយបងបានទេបើខ្ញុំលេងលះស្រីបបងគេសប្បាយចិត្តហើយវានឹងកាន់តែបានចិត្តឲ្យខ្ញុំអង្គវក៏បាន ខានកុំតាំងខ្លួនមកពងរត់បើនាងមិនដឹងខ្ញុំក៏មិនមកតែពេលនេះគាត់មានប្រពន្ធកូនរួចហើយបដិញឡើយស្រលាញ់ប្តីខ្ញុំកូនប្តីខ្ញុំ ខ្ញុំប្តីខ្ញុំទេ សូមនាងដងខ្លួនចេញ